ជម្រាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះចរិយាច័ន្ទមនីចរិយានាងខ្ញុំ គឺជាមគ្គទេសទេសចរដោយសារតែឥឡូវជាសម័យកូវីដអញ្ចឹងហើយនៅតំបន់អង្គរវត្តយើងហ្នឹងគឺអត់សូវមានភ្ញៀវទេសចរទេប៉ុន្តែ គឺជាឱកាសល្អសម្រាប់យើងទាំងអស់គ្នាដើម្បីធ្វើការសិក្សាស្រាវជ្រាវជាឱកាសល្អសម្រាប់នាងខ្ញុំព្រមទាំងមិត្តភ័ក្តិនាងខ្ញុំលេងអឺអឺបញ្យលណែនាំអ្នកទាំងអស់គ្នាតេតតងនឹងប្រាសាទអង្គរវត្តដើម្បីជាចំណេះដឹងនៅថ្ងៃ ក្រោយដែលអ្នកទាំងអស់គ្នាចង់មកធ្វើការទស្សនានៅអង្គរវត្តឥឡូវនេះនាងខ្ញុំ គឺនៅប៉ែកខាងត្បូងនៃប្រាសាទអង្គរវត្តដែលអ្នកទាំងអស់គ្នាឃើញមានវត្តគឺវត្តអន្តរបរបបតៈបុរីបុរីអន្តរបតៈបុរីហ្នឹងហើយហើយវត្តហ្នឹងគឺល្បីអញ្ចឹងយើងមានវត្តនៅទីនេះគឺប្រហែលជាមានអត់មាន2វត្តនៅទីនេះអញ្ចឹងប្រាសាទអង្គរវត្តអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ អង្គរវត្តមានអត្ថន័យបែបណា អង្គរមានន័យថាទីក្រុងវត្តមានន័យថាគឺជាវត្តដែលយើងយកចង្ហាន់យកអីមកបូជាអានឹងគេហៅថាអង្គរវត្តប៉ុន្តែឈ្មោះដើមរបស់អង្គរវត្តគឺបរមវិស្ណុលោកអញ្ចឹងដោយសារតែស្ដេចរបស់យើងនឹងគាត់គោរពសាសនាហិណ្ឌូដោយយកព្រះវិស្ណុធ្វើជា ព្រះអាទិទេពចម្បងអញ្ចឹងហើយបានជាគាត់ភ្ជាប់វិស្ណុទៅ នឹងឈ្មោះរបស់គាត់ ឈ្មោះរបស់ស្ដេចអង្គនេះដែលកសាងប្រាសាទនេះគឺព្រះបាទសូរ្យវរ្ម័នទី2សូរ្យមានន័យថាព្រះអាទិត្យ